បាទបើសិនជាយើងនិយាយប្រវត្តិនៅក្នុងការជួបគ្នារវាង ក្រុមទាំងពីរនេះវិញបាយឺនមូនិចគឺគេមានភាពល្អប្រសើរជាងបាទបាយឺនមូនិចល្អប្រសើរជាង ក្នុងនោះផងដែរក្រុមទាំងពីរធ្លាប់ប៉ះគ្នាចំនួន13លើក បាទបាយឺនមូនិចឈ្នះ9ហើយ ស្មើ2ចាញ់2ចាញ់តែ2លើកគត់បាទសម្រាប់ការប្រកួតរវាងបាយឺនមូនិចនិងបាសេឡូណាក្រុមមួយបាទយូជូប្រិមិត្តណា ក្រុមមួយដែលធ្លាប់តែ មានប្រៀបក៏ដូចជាឧស្សាហ៍យកឈ្នះទៅលើក្រុមមួយទៀតនោះមានន័យថាសម្រាប់ក្រុមមួយនោះគឺបានដឹងពីតាក់ទិចនិងតិចនិចរបស់ក្រុមមួយទៀតបាត់ទៅហើយបើទោះជាមានការដោះដូរកីឡាករប៉ុន្តែថ្នាក់ដឹក នាំក៏ដូចជាប្រធានក្លឹបរបស់គេនៅបន្តរក្សាដដែលទេអញ្ចឹងមានន័យថាប្រព័ន្ធរបស់ក្លឹបនីមួយនីមួយសឹងនិយាយថាគេមានប្រព័ន្ធប្រចាំតកូលរបស់គេ442អញ្ចឹងសម្រាប់ក្លឹបមួយចំនួន ដែលគាត់រក្សា433ឧទាហរណ៍ថាបាសេឡូណាសួរគាត់ដែរដូរមក4បាទ442ដែរដូរឯអត់ទេអញ្ចឹងគេហៅថាក្លឹបនឹងគឺគេមានក្បួនប្រចាំតកូលរបស់គេ បាទអញ្ចឹងបើយើងមកនិចគឺគាត់ប្រកាសជាដឹងច្បាស់ណាស់ថាតើ បាសេឡូណានឹងប្រើប្រាស់ការលេងរបៀបណា នៅលើទីលានយប់នេះគឺជាការប្រកួត នៅក្នុងទឹកដីបាយឺនមុនិចបាទអញ្ចឹងមិនមែនបាសេឡូណាទៅស៊ីគេក្នុងដីស្រួលស្រួលនោះទេបាទហើយបើសិនជាយើងនិយាយមកដល់ពេលនេះបាសេឡូណាគេល្អល្អហេតុអីបានយើងឃើញល្អហើយយើងមិនបានយកចិត្តទុកដាក់ជាមួយនឹងបាយឺនមុនិចតួយ៉ាងយើងរំលឹកអំពីអាសណាល់ អាសនអត់ល្អ5ប្រកួតអត់ចាញ់ទេប៉ះជាមួយនឹងមែនយូខ្ចប់បាទអញ្ចឹងយើងអត់ទាន់ដឹងថាតើយ៉ាងណាទេលុះត្រាតែការប្រកួតចប់90នាទីបានយើងដឹងថាអ្នកណាល្អជាងអ្នកណាប៉ុន្តែបើសិនជាយើងក៏លេខទៅមើលប្រវត្តិក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នាយើងឃើញហើយបើយើងមនិចគេល្អជាងបាទ13ប្រកួតនៅក្នុងការប៉ះគ្នាបើយើងមនិចឈ្នះ9ស្មើ2ចាញ់តែ2លើគត់ការប្រកួតនៅក្នុងទឹកដីបើយើងមនិចចំនួន6លើក បើយើងមនុស្សឈ្នះ4ស្មើ2អញ្ចឹងមានន័យថាបើយើងមនុស្សគ្មានប្រវត្តិចាញ់ទៅលើ បាសេឡូណានៅក្នុងដីខ្លួនឯងនោះទេបាទគ្មានប្រវត្តិចាញ់បាសេឡូណាលើដីខ្លួនឯងនោះទេប្រិយមិត្តឃើញហើយបាទបើយើងមនុស្សក្នុងផ្ទះគេលេងរបៀបម៉េចបាទកុំភ្លេចថាបើយើងមនុស្សបាទម្ចាស់ជើងឯក UEFA Champions League ខុសពីបាសេឡូណាមួយសម័យកាលបើយើងមនុស្ស6បាសេឡូណា5 បាទហើយនិយាយពី Bayern Munich នេះបើបូកសរុបទាំងរងជើងឯកទៀតគឺច្រើនមែនតើបាទបើសិនជាយើងនិយាយអំពីការប្រកួត UEFA Champions League វិញក្រុមទាំងពីរធ្លាប់ប៉ះគ្នាចំនួន11លើក Bayern Munich ឈ្នះ8ស្មើ1ចាញ់2ណាបើយើងមិនគេនៅតែមានផលល្អជាងបើទោះជាការប្រកួត UEFA Champions League យើងយប់លុបពីការប្រកួតផ្សេងចោះយើងយកតែ UEFA Champions League មកនិយាយការប្រកួតក្នុងទឹកដីរបស់ Bayern Munich 5លើកឈ្នះ4ស្មើ1 អត់ដែលចាញ់ទេបាទអញ្ចឹងសួរថាតើអាចនឹងមានលទ្ធភាពទេសម្រាប់បាសេឡូណាបាទមានលទ្ធភាពសម្រាប់គាត់តែលេងនៅទឹកដីរបស់គាត់យប់នេះនៅទឹកដីរបស់បាយឺមុនិចមិនមែននៅទឹកដីខេមនូរបស់បាសេឡូណាទេបាទការប្រកួតចុងក្រោយរដូវកាល2021 2022ទឹកដីបាសេឡូណា ចាញ់បាយឺមុនិច3ទៅ0ទឹកដីបាយឺមុនិចបាទយកឈ្នះទៅលើបាសេឡូណាម្ដងទៀត3ទៅ0 3ទាំងក្នុង3ទាំងក្រៅ បាទហើយខ្ញុំមិនលើកឡើងទេការប្រកួត8ទល់នឹង2នោះវាជារឿងមួយដល់បាទលំបាកលំបិនរបស់បាសេឡូណាកាលពីពេលនោះគាត់កំពុងតែមានបញ្ហាច្រើន បាទតាក់ទងជាមួយនឹងបាទប្រធានក្លឹបរបស់គាត់មុនលោកបាតូមូដែលធ្វើឲ្យមានរឿងរ៉ាវចាក់ stress បាទបញ្ហាខ្វែងគ្នានៅក្នុងក្លឹបតែម្ដងក្នុងជំនួបដែលចាញ់ក្នុងលទ្ធផល8ទល់នឹង2នេះបាទអញ្ចឹងបើសិនជាយើងកន្លែងទៅមើលបាយឺមុននេះក្នុងដីខ្លួនឯងចុងក្រោយឈ្នះ3ទល់នឹង0 បើរដូវកាល2000ដល់14 2015បាយឺនម៉ូនិចឈ្នះ3 2បាទ2012 2013បាយឺនម៉ូនិចឈ្នះ4 0 2003 2009បាយឺនម៉ូនិចស្មើមួយបាសេឡូណាបាទ2000 1993 1994បាយឺនម៉ូនិចឈ្នះបាសេឡូណា1 0នេះជាការប្រកួតនៅក្នុងទឹកដីបាយឺនម៉ូនិចបាទយប់នេះខ្ញុំមិនអាចនិយាយបានថា បាសេឡូណាអាចនឹងមានព្រៀបទៅលើបាយឺមុនិចនោះទេបាទបាយឺមុនិចគេល្អដែរបាទគេល្អគួរសមបាទមិនមែនបាទក្រុមអន់អន់ណាប្រិមិត្តបាទបាទហើយអញ្ចឹងឯង fan real និយាយទៅអញ្ចឹងហាក់ដូចទៅ fan real ណាទៀតបាទអើយបាទខ្ញុំត្រូវមាត់ប្រិយមិត្តហ្នឹងវាជ្រិញទៅហើយអញ្ចឹងប្រិយមិត្តនិយាយមិនក៏បានដែរបាទ អញ្ចឹងយើងត្រឡប់មកមើល5ប្រកួត ចុងក្រោយ បាទរវាងក្រុមទាំងពីរបាទបាទសម្រាប់5ប្រកួតចុងក្រោយ របស់បាយលមីនិកឈ្នះ3ឈ្នះ2ស្មើ3ការប្រកួត UEFA Champions League ចុងក្រោយឈ្នះ Inter Milan នៅក្នុងទឹកដី Inter ក្នុងលទ្ធផល2ទល់នឹង0យ៉ាងណាមិញរដូវកាលនេះ Inter ហាក់បីដូចជាមិនសូវបានល្អនោះទេការប្រកួតនេះឃើញថាសម្រាប់បាយលមីនិកគឺមានព្រៀបជាង Inter Milan បាទក្នុងនោះផងដែរ 5ប្រកួតចុងក្រោយរបស់បាសេឡូណាបាទយើងដកការប្រកួតបាទលក្ខណៈមិត្តភាពចោលទៅបាទ5ប្រកួតចុងក្រោយរបស់បាសេឡូណាឈ្នះទាំង5ប្រកួតតែម្ដងបាទឈ្នះទាំង5ប្រកួតការប្រកួត UEFA Champions League ចុងក្រោយយកឈ្នះទៅលើ Victoria Pleasant ក្នុងលទ្ធផល5ទល់នឹង1បាទជារឿងល្អមួយរបស់គាត់បាទប៉ុន្តែ សម្រាប់ Victoria គាត់គឺ ជាក្លឹបមួយដែលมันអាចនិយាយថាប្រៀបធៀបជាមួយនឹង Barcelona បានទេ ការប្រកួតនេះបាសេឡូណាគឺគ្រប់គ្រងស្ដាច់តែម្ដងបាទចិត្តជាងទល់នឹង20ជាង ការ គ្រប់គ្រង បាល់បាទការបញ្ជូន បាល់វិញ ការប៉ះវិញ គឺច្រើន គ្រប់គ្រងដាច់តែម្ដងសម្រាប់បាសេឡូណាជាមួយនឹងវីតូរីនេះបាទការប្រកួតចុងក្រោយរបស់បាសេឡូណាយកឈ្នះទៅលើកាឌីស4ទល់នឹង0ការប្រកួតចុងក្រោយរបស់បាយឺនមូនិចបានត្រឹមតែស្មើជាមួយនឹងស្ទូងកាតែប៉ុណ្ណោះគឺ2ទល់នឹង2ការប្រកួតក្នុងដី របស់បាយឺនមូនិចចុងក្រោយបំផុត បាទចាញ់ការពីរដូវកាលមុននេះនោះបាទនៅខែមករាបាទគឺបានចាញ់ទៅលើម៉ុងឆេងក្នុងលទ្ធផល2ទៅនឹង1ក្រៅពីនោះ គឺប៊ីយឺនម៉ូនិចមិនដែលចាញ់នៅក្នុងទឹកដីរបស់ខ្លួននោះទេបាទសម្រាប់បាសេឡូណាយើងអាចនិយាយបានថាយើងយកតែរដូវកាលនេះមកទៅចោះក៏ព្រោះតែមានការដោះដូរកីឡាករជាច្រើនបាទរបស់បាសេឡូណាបាទអញ្ចឹងជើងក្រោមមានខូនឌីបាទមានអីចឹងមកបាទហើយតំបន់ប្រយុទ្ធរបស់គាត់ ណារ៉ាពីញ៉ាមកបាទមានបាទដេមបេលេ បាទកដាមានរ៉ូបឺតលីវ៉ាន់ដូស្គីណែបាទល្អរបស់គាត់ណាបាទសុំបិទទូយប់នេះ សម្រាប់បាយយឺមីនិចឯងនឹងមកអវត្តមាន គឺ Kingsley Coman បាទ Kingsley Coman តំបន់បម្រើរបស់គាត់ បាទហើយក្រៅពីនោះនោះដូចជាមិនមានកីឡាករណាដែលបាទស្ថិតនៅក្នុងមន្ទិលទេ អាចនឹងចូលរួមបាន មានដូចជា Leroy Sané Nabry អីបាទអាចចូលលេងបានបាទបើថា Bayern Munich អ្នកចាំទី គឺ Neuer តំបន់ប្រយុទ្ធគឺមាន Mane បាទក្នុងផងដែរតំបន់បម្រើ Muller Sabaizer Nabry បាទ Kimmich ហើយជាមួយនឹង Leroy Sané នៅក្នុងតំបន់ការពារបាទគឺមាន Hernandez Benjamin Pavard Alfonso Davies ហើយជាមួយនឹង Matis Delay បាទល្អរបស់គេដែរណាបាទក្នុងនោះផងដែរសម្រាប់បាសេឡូណាអ្នកចាំទី Mark Andre Ter Stegen នៅក្នុងតំបន់ប្រយុទ្ធណាបាទប្រព័ន្ធរបស់គាត់គឺ4-3-3នេះឯងបាសេឡូណា Robert Lewandowski Usman Dembele ហើយជាមួយនឹង Rafinha តំបន់បម្រើ បាទគឺមាន Casey បាទកីឡាករចំណូលថ្មីរបស់គាត់ Frankie De Jong ហើយជាមួយនឹង Pedri បាទក្នុងជំរឿននោះអាចនឹងមានបាទមានការដោះដូរកីឡាករស្ថិតនៅក្នុងតំបន់បម្រើអាចនឹងមាន Gavi បាទអាចនឹងមាន Gavi បាទសម្រាប់ KC អាចនឹងមាន Gavi តែយើងអត់ទាន់ដឹងទេបាទក៏ព្រោះតែ line up មិនទាន់ចេញ100%ទេតំបន់ការពារបាទ Jordi Alba បាទ Hector Bellerin បាទ Julie Kondi ហើយជាមួយនឹងបាទ Arocho បាទ Arocho បើសិនជាយើងកលេចមកខ្ញុំអាចនិយាយបានថាតំបន់ការពាររបស់បាយឺនមុនិចដូចជាមានភាពមមទាំបាទដូចជាមានភាពមមទាំបើកលេចទៅមើលតំបន់ការពាររបស់បាសេឡូណា ខ្ញុំអាចនិយាយបានថាសម្រាប់ជូលេសខូនឌីនេះកីឡាករចំណូលថ្មីដែលចូលឈ្មោះបានក្រោយគេបាទគាត់នេះចូលឈ្មោះបានក្រោយគេទម្រាំតែសរេសរងលុយកាក់ហើយបាទមានភាពល្អប្រសើរសម្រាប់ Hector Bellerin ខ្ញុំគិតថាដូចនៅមធ្យមបាទ Arocho ក៏គាត់រៀងចំណាស់គួរសមបាទ Jordi Alba ក៏នៅរៀងចំណាស់គួរសម សម្រាប់តំបន់ការពារបើយើងប្រៀបធៀបគ្នាខ្ញុំផ្ដល់ជូនឲ្យបើយើងមិនគេអាចនឹងមានភាពមុំតតំបន់បំរើបាទបំរើរបស់បើយើងមិនគឺគេមានច្រើនហើយសម្បូរបំរើប្រយុទ្ធដូចជាមូលឺដូចជាណាប្រីលឺរយសាណេណាសិតតែបំរើប្រយុទ្ធរបស់គេបាទប្រយុទ្ធជួមុខស្មាត់តែម្ដងគឺសានយោម៉ាណេបាទសម្រាប់បាសេឡូណាវិញដេជុងផេត្រីខេស៊ីបាទ បើសិនជាយើងនិយាយទៅជុងគាត់រត់ទៅរត់មកបំរើប្រយុទ្ធផងបំរើ ការពារផងសម្រាប់គាត់ បាទហើយផេតរីនេះគឺកីឡាករវ័យក្មេងធ្វើបានល្អច្រើន បាទក៏ដូចជា Casey កីឡាករចំណូលថ្មី ដែលជួយឲ្យបាទបាសេឡូណាឈ្នះចុងក្រោយនេះឯងបាទសម្រាប់រង្វាន់ប្រយុទ្ធជួរមុខបាទគឺមាន Robert Lewandowski, Ousmane Dembele ហើយនិង Rafinha ហើយនិង Rafinha បើសិនជាយើងនិយាយអំពីក្រុមទាំងពីរប្រវត្តិនៅក្នុងការជួបគ្នា បាយឺនមុនិចគេល្អជាង ការប្រកួតក្នុងទឹកដីបាយឺនមុនិចមិនដែលចាញ់បាសេឡូណានោះទេវាអាចនឹងយប់នេះគឺជាការបំបីកំណត់ត្រារបស់បាសេឡូណាអាចយកឈ្នះបាយឺនមុនិចក្នុងទឹកដីប្រទេសអាល្លឺម៉ង់ប៉ុន្តែខ្ញុំគិតថាវាតឹងណាស់បាទវាតឹងណាស់ប្រវត្តិសាស្ត្រពេលខ្លះវាបន្តច្រំដែរបើយប់នេះអាចបាសេឡូណាខ្លាំងត្រឹមស្មើជាមួយនឹងបាយឺនមុនិចបាទអាចត្រឹមស្មើជាមួយនឹងបាយឺនមុនិចបើបាសេឡូណាបុកកាន់តែខ្លាំង អាចនឹងផ្លាត់បោះបយើមនិចកាន់តែច្រើនបាទបើសិនជាយើងនិយាយអំពី5ប្រកួតចុងក្រោយបាសេឡូណាគេល្អជាងបើសិនជាយើងនិយាយអំពីតំបន់កីឡាករដែលត្រូវប្រកួតយប់នេះ ការពារបយើមនិចគេក្រាន់ជាងប្រយុទ្ធមែនបើយើងនិយាយអំពីប្រយុទ្ធជួមុខបាសេឡូណាមានរហូតដល់3រូបខណៈពេលដែរបើយើមនិចមានប្រយុទ្ធជួមុខតែមួយរូបឯងសាឌីយ៉ូម៉ាណេ ប៉ុន្តែសួរអ្នកណាខ្លះនៅចាំ support បាទមាន Muller មានទាំង Nabri បាទមានទាំង Leroy Sané ណាបើចឹងមានន័យថាតំបន់បំរើរបស់បាយើមុនិចគេសម្បូរទៅដោយបំរើប្រយុទ្ធបើប្រៀបធៀបជាមួយនឹងបាសេឡូណា គឺត្រូវពឹងពោទៅលើតំបន់បំរើនេះឲ្យជួយបំរើការពារឲ្យបានច្រើនក៏ព្រោះតែតំបន់ប្រយុទ្ធរបស់គេគេ3នាក់ហើយតំបន់ប្រយុទ្ធស្លាបឆ្វេងរបស់បាសេឡូណា គឺអ៊ូបើអ៊ូស្មានដេម៉ូឡេខ្ញុំគិតថាគាត់ គឺជាគីសំខាន់នៅក្នុងយុគនេះបើសិនជាយើងនិយាយពី Robert Lewandowski គាត់គឺជាអ្នកសម្លាប់ប៉ុន្តែឱកាសឱកាសដែលកសាងឡើងបាន សម្រាប់បាសេឡូណាក្នុងការរកគ្រាប់បាល់គឺត្រូវរំពឹងខ្ពស់ទៅលើស្លាបឆ្វេងស្ដាំរបស់គាត់ដែលស្លាបឆ្វេងអ៊ូស្មានដេម៉ូឡេស្លាបស្ដាំគឺរ៉ាហ្វីញ៉ាលីវ៉ាន់ដូស្គីរងចាំចាក់កោ បាទឬក៏និយាយថារងចាំបញ្ចប់ទីបាទ Casey គាត់ជាកីឡាករចំណូលថ្មី បាទខ្ញុំមិនដឹងថាគាត់ដាក់គាត់ឬក៏ដាក់ basket ទេបាទអញ្ចឹងយើងត្រូវចាំមើលទាំងអស់គ្នាវាមិនទាន់100%ទេសូម្បីតែដជុងមកដល់បច្ចុប្បន្ននេះក៏មិនត្រូវបានលោកហ្សាវីនេះជ្រើសរើសឲ្យពេញទីនោះដែរមានពេលខ្លះដាក់មានពេលខ្លះមិនដាក់បាទអញ្ចឹងបើប្រៀបធៀបកីឡាករវិញយើងអាចនិយាយថាតំបន់ប្រយុទ្ធបាសេឡូណាសាបូ ប៉ុន្តែតំបន់បំរើបើយើងមនិចគេសបោតំបន់ការពារបើយើងមនិចគេមានភាពមុំតមជាង បើប្រៀបធៀបជាមួយនឹងបាសេឡូណាខូនឌីក៏ល្អ Hector Bellerin នៅទេ បាទការប្រកួតនេះអត់ដឹងថាដាច់នឹងដាក់ពីកឬក៏ Marco Alonso ឬក៏ Christensen ទេយកទៅនៅមិនទាន់បំរើការនៅឡើយទេកីឡាករទាំងអស់នេះបាទអញ្ចឹងខ្ញុំមិនទាន់ដឹងថាតើគាត់នៅបន្តដាក់ ជាមួយនឹងអារ៉ូជូឬក៏ចឌីអាល់បាបន្តទៀតទេអានឹងយើងអត់ដឹងណា បាទអញ្ចឹងយើងរងចាំមើលការលេងចុងក្រោយនៅយប់នេះសម្រាប់លូសាវីតើគាត់នឹងដាក់កីឡាកររូបណាបាទអញ្ចឹងសម្រាប់កីឡាករទាំងសងខាងនេះ គឺមានភាពឈ្នះចាញ់គ្នារៀងៗខ្លួន បាទឈ្នះចាញ់គ្នារៀងៗខ្លួនបើយើងនិយាយអំពីប្រយុទ្ធជួរមុខបាសេឡូណាគេមានតែដល់3នាក់ ប៉ុន្តែប្រសិនបើយើងនិយាយពីបើយើងមិនប្រយុទ្ធជួមុខគឺមានម្នាក់ប៉ុន្តែ អ្នកចាំគ្រប់ត្រូលគឺមានច្រើនគណៈពេលដែលបាសេឡូណា Robert Lewandowski អូស្មန် Dembélé នឹងជាមួយនឹង Rafinha ត្រូវព្យាយាមទម្លុះជាមួយនឹងតំបន់ការពាររបស់ Bayern Munich ដោយខ្លួនឯងក៏ព្រោះតែកីឡាករបម្រើរបស់គាត់ទាំង3នាក់នឹងត្រូវចុះជួយនៅក្នុងតំបន់បម្រើការពារច្រើនម្យ៉ាងម្នាក់ អ្នកណាទប់បានខ្លាំងជាងអ្នកនោះឈ្នះហើយយប់នេះខ្សែការពារអ្នកណាខ្លាំងជាងអ្នកនោះឈ្នះហើយបើសិនជាការប្រកួតនេះទៅទឹកដីបាសេឡូណាខ្ញុំជឿជាក់ថាបាសេឡូណានឹងធ្វើបានល្អតែការប្រកួតនេះនៅក្នុងទឹកដីបាយើមិននេះបាសេឡូណាមិនស្រួលប្រមាណទេ បាទកុំភ្លេចថាបាទយឺនម៉ូនិចក៏ជាបាទជាក្លឹបដែលទទួលបាន UEFA Champions League 6សម័យកាលដែរបាទបើយឺនម៉ូនិចមិនមែនប៉ារីស មិនមែន Manchester City ទេបាទអញ្ចឹងមិនមែនជារឿងមួយដែលងាយងាយយកឈ្នះលើ Bayern Munich ស្រួលមិនទេបាទជំរាបជូនប្រិមិត្តអញ្ចឹងអញ្ចឹងសរុបជាចុងក្រោយប្រវត្តិនៅក្នុងការជួបគ្នា Bayern Munich ល្អជាង5ប្រកួតចុងក្រោយ Barcelona ល្អជាង ប្រព័ន្ធកីឡាករទាំងពីរបាទនិយាយពីកីឡាករទាំងពីរសងខាងម្យ៉ាងម្នាក់ប៉ុន្តែបើយើងប្រៀបធៀប អ្នកណាអាចនឹងមានលទ្ធភាពមមនៅជើងក្រោមជាងអ្នកនោះឈ្នះហើយយប់នេះខ្ញុំនៅបន្តទៀតថាសម្រាប់យប់នេះ អ្នកទាំងពីរមានអត្រាស្មើប៉ុន្តែសម្រាប់ក្រុមទាំងពីរនេះ ស្មើគ្នាតិចណាស់ស្មើគ្នាតិចមែនទេ13លើកស្មើគ្នាតែ2លើកទេប្រិមិត្ត13លើកស្មើគ្នាតែ2លើកទេអញ្ចឹងមានន័យថា 11លើកទៀតមានឈ្នះមានចាញ់បាទហើយស្មើគ្នាចុងក្រោយបំផុតតាំងពីរដូវកាល2008 2009ក្នុងលទ្ធផល1ទៅ1វែងឆ្ងាយណាស់បាទវែងឆ្ងាយណាស់យប់នេះក្រុមទាំងពីរនឹងមានក្របច្រើនក្រុមទាំងពីរនឹងមានក្របច្រើនយប់នេះខ្ញុំផ្ដល់ឲ្យលទ្ធភាពទៅជាម្ចាស់ផ្ទះអ្នក មានលទ្ធភាពវិញបាល់នេះមានអត្រាស្មើ ប៉ុន្តែបើយើងមនិចគេ ក្នុងនាមជាម្ចាស់ផ្ទះគេអាចធ្វើបានល្អជាងអត្រាស្មើមានច្រើនប៉ុន្តែ អត្រាឈ្នះខ្ញុំផ្ដល់ជូនទៅបើយើងមនិចយប់នេះបើយើងមនិចអាចនឹងមានលទ្ធភាពយកឈ្នះទៅលើបាសេឡូណាក្នុងលទ្ធផលអាចនឹង2ទល់នឹង2បើលទ្ធភាពបើយើងមនិចឈ្នះអាចនឹងយកឈ្នះលទ្ធផល3ទល់នឹង2បាទ ក្រុមទី2ខ្ញុំជឿជាក់មានគ្រាប់បាល់ច្រើន